អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយហើយវីដេអូនេះខ្ញុំនឹងធ្វើប្រាប់ពីរបៀបនៃយើងដាក់ឲ្យវាអូតូដូរនៅ Apollina Sorb ណាហ្នឹងហើយហើយមានអ្នកឆាតមកសួរខ្ញុំច្រើនថាហេតុអីបានជាអត់ធ្វើវីដេអូហ្នឹងតាមពិតខ្ញុំគិតថា វាដូចជា អូតូបុក item ទេអញ្ចឹងខ្ញុំអត់ធ្វើដល់អ្នកខ្លះណាក៏រៀងស្ទើ PC ចង់និយាយថាគាត់រៀនស្ទើររបៀបនៃការប្រើប្រាស់ណាហ្នឹងហើយអញ្ចឹងគាត់ក៏អត់ចេះដែរអញ្ចឹងវីដេអូនេះខ្ញុំនឹងប្រាប់ពីរបៀបនៃការចូលទៅដាក់ឲ្យវាអូតូដូរនៅ Polina Shop នឹងមិនថា Polina Shop មិនថានិយាយទៅគឺយើងប្រើកម្មវិធី WPE Pro ដើម្បីធ្វើការដូរប៉ុន្តែវីដេអូនេះខ្ញុំនឹង detail ទាំងអស់ទាក់ទងទៅនឹងការ download របៀបបិទកន្លែង security របស់ computer យើងដើម្បីកុំឲ្យវាចាប់ទៅលើ WPE Pro ណា តឥឡូវយើងមើលទាំងអស់គ្នាទៅអឺដំបូងឲ្យខ្ញុំបញ្ជាក់តិចណា Windows ដែលខ្ញុំកំពុងប្រើនេះគឺ Windows 11អ្នកទាំងអស់គ្នា Windows 11អញ្ចឹងចំពោះ Windows 10 Windows 7អីបែរជាលក្ខខណ្ឌវាបែរជាខុសគ្នាខ្លះហ្នឹងហើយអូខេឥឡូវខ្ញុំចូលមកកន្លែង security អញ្ចឹងខ្ញុំអត់ចូលមកកន្លែងនេះទេជាទូទៅយើងចូលកន្លែងនេះលឿនណាតែខ្ញុំអត់ចូលទេខ្ញុំខ្លាចអ្នកទាំងអស់គ្នាអត់ចេះខ្ញុំចូលកន្លែងនេះខ្ញុំយក setting ដល់កន្លែង setting នេះអ្នកទាំងអស់គ្នាត្រូវយកពាក្យថានេះ privacy អីគេ privacy និង security អញ្ចឹងយកពាក្យ Windows security វានឹង load មកផ្ទាំងបែបនេះណា Windows 11ណាចុចកន្លែងនេះមួយទៀតវានឹងចេញមកផ្ទាំងបែបនេះមួយទៀតអញ្ចឹងកន្លែងនេះយើងយកពាក្យ virus and street protect វានឹងចេញផ្ទាំងបែបនេះបន្តមកទៀតអ្នកទាំងអស់នេះយកពាក្យ management នេះអឺ management ទេ manage sitting បន្តមកទៀតអ្នកទាំងអស់នេះត្រូវបិទពណ៌នេះអស់សិនបិទទាំងអស់មកហ្នឹងហើយបិទទាំងអស់អូខេយើងបិទទាំងអស់ diminish វាចោលបិទទាំងអស់ diminish វាចោលបិទទាំងអស់បិទអស់ចឹងទៅណាបន្តមកទៀតយើងបិទទាំងនេះចោលទាំងទម្លាក់មកក្រោមទៅហើយយើងចូលទៅធ្វើការ download កម្មវិធី WPE អឺខ្ញុំបញ្ជាក់តិចកម្មវិធី WPE មួយនេះគឺខ្ញុំអត់អាចដាក់ពីក្រោមវីដេអូទេ ណាអ្នកទាំងអស់គ្នាអាចចូលមកក្នុង Google ហើយធ្វើការ search ដោយខ្លួនឯងមូលហេតុអីដែលខ្ញុំអត់ដាក់ដោយសារបើខ្ញុំហ៊ានដាក់ YouTube វានឹងចាប់ channel ខ្ញុំហើយអញ្ចឹងខ្ញុំអត់ដាក់ទេណាប្រភេទ file ពួកអស់ហ្នឹងគឺខ្ញុំអត់ដាក់ទេហើយមិនបាច់ភ័យខ្លាចថាកម្មវិធីមួយហ្នឹងវាមេរោគទេអត់មានមេរោគទេកម្មវិធីមួយហ្នឹងអ្នកទាំងអស់គ្នាត្រូវចាំម៉ាត់ថាចេះកម្មវិធីក៏វាដូចជាម៉ូតូដែរបើយើងនិយាយស្រួលស្ដាប់អាម៉ូតូមួយមានពុនពលិអត់ចាប់អីមែនទេអាម៉ូតូអត់ពុនពលិចាប់អីសូជិះទៅមុខអត់ជិះទៅមុខដូចគ្នាហ្នឹងហ្នឹងហើយចឹងប្រៀបធៀបគ្នាចឹងទៅស្រួលស្ដាប់ជាងអញ្ចឹង អ្នកទាំងអស់នេះបាត់តែកន្លែងនេះរួចណាអ្នកទាំងអស់នេះមកមើលកន្លែងនេះផងប្រយ័ត្នមានកម្មវិធីសម្លាប់មេរោគបើមានកម្មវិធីសម្លាប់មេរោគមកស្ដាំយកពាក្យ exit ចោលចឹងមកណាហ្នឹងហើយតើឥឡូវខ្ញុំដោនឡូតតាមច្រមខ្ញុំចូលក្នុងច្រមនេះ search មកអ្នកទាំងអស់គ្នាដាក់ថា WPE Pro ណាដោនឡូតចឹងតើហ្នឹងហើយអញ្ចឹងវានឹងចេញមកឲ្យអ្នកទាំងអស់គ្នាហើយមិនចាំបាច់យក file ខ្ញុំមកធ្វើទេណា file មួយណាក៏ធ្វើបានដែរហ្នឹងហើយនេះជាវីដេអូរបស់ខ្ញុំឯនេះ អញ្ចឹងមកអត់ចេះទេអាចទៅមើលវីដេអូចាស់ចាស់បានអូខេអញ្ចឹងយើងចូលមកយកអាមួយណាក៏បានដែរឥឡូវខ្ញុំសុំមើលសិនអាមួយណា down បានយកអាមួយហ្នឹងនេះ version បាន Pro 9A ដូចតែគ្នាយកទៅទៅឃើញវាចេញមកដល់កន្លែង download ទេនេះដល់យើងចូលមើលមើលវាឲ្យ down មិននេះកន្លែង down ណាអញ្ចឹងខ្ញុំ down មើលវាឲ្យអត់បាត់ទាំងចោលមួយចាំមើលវាលោតចេញមកអត់ វាអត់លោតទេទៅរក file ផ្សេងមកខ្ញុំអង្គុយរាវដែរនឹងខ្ញុំមិនចេះថាចេញមក down បានភ្លាមណាឃើញនេះវាដាក់ private download link verify 4នាទីឃើញទេចាំមើលមើល down ត្រូវអត់ណាអូវាអត់ឲ្យទេណាបើវាអត់ឲ្យទេចូលទៅរកផ្សេងខ្ញុំនិយាយទៅខ្ញុំអង្គុយរាវដែរនឹងអ្នកទាំងអស់នេះមិនចេះចុចទៅបានណានេះមើលទៀតឯណាខ្ញុំវាឲ្យអត់នេះវាបង្ហាញរូបរាងបាច់បាច់ចឹងណា មើល line down នេះ file down នៅក្រោមអត់ចឹងចោលជួយឲ្យ down អត់វាប្រាប់យើងថា file ហ្នឹងវានេះណាវាធ្វើមាន បញ្ហាខ្លាំងហើយវាសួរយើងចង់ down អត់ down យកទៅបាច់ទៅ level ទេណាចូលមកនេះ block ព្រោះយើងធ្លាប់ប្រើវាហើយណាអញ្ចឹងមានអីយើងមិន down down វាយើងមិន down អីយើងត្រូវតែ down នឹងឯង ឃើញទេប៉ុណ្្នឹងមកធ្លាក់មកបាយឃើញទេនេះ file ហ្នឹងចុច ISO all នេះមកឃើញទេនេះចេញចូល folder ហ្នឹងមកឃើញទេតែយើងបတ်កម្មវិធីសម្រាប់មេរោគបတ် defend window ឯកន្លែងនេះវាចូលមកបានហើយចឹងខ្ញុំសុំទីងដល់ណាណាហ្នឹងហើយសាកស្រួលមើលខ្ញុំខ្ញុំស្រួលមើលបន្តិចហើយយើងដល់មកយើងមកស្ដាំលើវាពលាមកពលានេះវាមាន2មានកម្មវិធី WinRAR និង WinZip ចឹងចង់យកមួយណាមកប្រើក៏បានដែរអត់ជាបញ្ហាទេចឹងខ្ញុំ extract វា នេះចេញ file ហើយនេះនេះ file វា extract មកមិញណានេះឃើញទេអញ្ចឹងបន្ទាប់ពីយើង extract វាហើយអ្នកទាំងអស់គ្នាអឺយើងបើក game បើក game ជា X មកយើងបើកមើល hero ណាវាមាន point លីណា ច្រើនអញ្ចឹងណាតែយើងត្រូវការដូរ point វាអញ្ចឹងយើងមកបែកជីងមក hero ខ្ញុំតាមបានឆែកដែរថាវាមាន point ប្រមាណអឺ speed នៃការដូរគឺលឿនណាគឺលឿន ចាំមើលខ្ញុំឆែកសិន Hero នេះស៊ីប្រអប់ដូចជាបានបាន2ដុំ3ដុំស៊ីយករ៉េបតាមដានជាមាន point ប្រហែលដែរសម្រាប់ដូរឆែកមើលសិនអូខេមាន30000ជាងដែរអ្នកទាំងអស់គ្នាអញ្ចឹងចាំមើលខ្ញុំធ្វើការដូរអ្នកទាំងអស់គ្នាមើលអញ្ចឹងអានេះបន្ទាប់ពីយើងបើកហ្គេមរួចយើងមិនមកបៃជីងមែនទេបន្តមកទៀតអាកម្មវិធីដែលយើងបលីហើយនេះអឺអ្នកទាំងអស់ត្រូវចាំមកថា ពេលដែលបើកវាគឺយើងមកស្ដាំហ្នឹងហើយមកស្ដាំយកពាក្យ run as administrator ណាបានវាចេញអូខេមកបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវចុច target ឲ្យសិនណាហ្នឹងហើយ target ចុចលើ game open view option កន្លែងនេះយើងយកលេខ2គ្រីកន្លែងនេះមួយមកណាប៉ុណ្្នឹងមកគឺចប់អញ្ចឹងយើងចុចលើ Lena Shop នេះមក Enter នេះដើម្បីដូរណាអញ្ចឹងដើម្បីដូរ point បានយើងចុចចុចលើ record នេះមួយមកបន្តមកទៀតដល់បាត់คลิกលើវា confirm stop វាចេញកូដទេបន្ទាប់ពីចេញកូដយើងធ្វើដូចបូកចឹងនេះមកស្ដាប់នៅវា send to មកយើងចុចមកនេះនឹង load ទេឃើញ load ទេអញ្ចឹងបន្ទាប់ពី load បែបហ្នឹងហើយយើងចង់ដូរវាប្រហែលឧទាហរណ៍ណាខ្ញុំចង់ដូរ100 100ដងវាស្មើនឹង10កាតមែនទេទេ100ដង100ដង10អឺមានន័យថាមិនមែន10កាតទេ100ដងមានន័យថាអឺ10 100នេះហ្នឹងឯង100នេះ100នេះណាយើងដូរបាន10កាតហ្គោលយ៉ាងនេះខ្ញុំដូរពីតង់ឲ្យអ្នកនរមើលអញ្ចឹង line speed នេះយើងកំណត់វាលឿនអញ្ចឹងមកណាតែបញ្ជាក់ភាសាទៀតបើយើងចង់ដូរទាំងអស់គ្រីសលើនេះបាច់ដាក់លេខនេះគ្រីសលើនេះអញ្ចឹងអានេះវាមានប្រមាណគឺវាដូរអស់ហ្មងនេះគ្រីសលើ continue នេះប៉ុន្តែខ្ញុំអត់ខ្ញុំខត់ដាក់យើងតែ100ទេអញ្ចឹងយើង save យើងនេះមកនេះហើយយើងចាំមើលមកទោះបីយើងបិទផ្ទាំងនេះក៏វាដូរឲ្យដែរនិយាយទៅចាំមើលជួយ upload នេះ2កាតណា ឃើញទេលឿនទេហ្នឹងហើយអ្នកទាំងអស់នេះមិនបាច់អង្គុយคลิกវាទេនាំហត់អញ្ចឹងធ្វើបែបហ្នឹងមកដូរលឿនមែនតើឃើញទេវាដូររហូតដល់100កាតតាមពិតកន្លែងនេះជាងកំណត់យកលេខ100មកលឿនណាបាច់កំណត់យក200ទេអញ្ចឹងកាតខ្ញុំវាដូរដល់100ទេណានេះលេខរៀងរត់ដល់100ទេដោយសារហេតុអីផលខ្ញុំវាមានតិចអញ្ចឹងយើងចេះ stop វាចោលទៅណាអញ្ចឹងផលយើងមានប៉ុណ្ណឹងនេះយើងមានការប៉ុណ្ណឹងអញ្ចឹងយើងចង់ដូរយកកាត goal ទៀតយើងធ្វើដូចគ្នាអ្នកទាំងអស់នេះបើយើងចង់ដូរកាត goal ទៀតយើងធ្វើដូចគ្នា អញ្ចឹងចុចលើវាមកធ្វើនេះមកអញ្ចឹងកាត goal ណាកាត goal គាត់មានកាត server នេះនឹងខ្លួនដែរណាអញ្ចឹងយើងចុច record ដាក់ click លើកាត goal confirm បបឃើញទេអញ្ចឹងកន្លែងនេះកាត goal យើងមានតិចយើងមានកាតនេះតិចអញ្ចឹងយើងដូរកាត goal យើងចុចមកនេះយើងរៀងមកកូដដល់មួយណាត្រូវឯងមាន3 4នឹងអញ្ចឹងណាត្រូវហើយអញ្ចឹងណាអញ្ចឹងកន្លែងនេះជួយយើងធ្វើដាក់ continue ឲ្យបាយព្រឹសទេកន្លែងនេះយើងដាក់យកលេខ0 អឺដាក់កាន់អាទូចដាក់100នេះលឿនតែនេះដាក់300ចោលទៅសារកាតវាមានតិចដូនអ្នកមើលមួយមួយអញ្ចឹងណាអូខេវាចុចដូររហូតអានេះ continue វាដូររហូតបើយើងយក continue តែបើយើងចុចចំនួនដងនេះមានថាវាកំណត់ចំនួនដងយើងចង់ដូរអញ្ចឹងណាអូខេប៉ុណ្ណឹងចឹងយើងបានកាតហើយយើងយកធ្វើអីក៏បានអាហ្នឹង អូខេអញ្ចឹងចំពោះវីដេអូមានប៉ុណ្ណឹងអ្នកទាំងអស់គ្នាតែអ្នកទាំងត្រូវចាំម៉ាត់ថាដំបូងគឺយើងត្រូវបើកកម្មវិធីមួយនេះ run យកពាក្យ as administrator ណានេះបើកមកយកបែបនេះបានចូលណាបានថាកែតហ្គេមចាញ់ចូលដល់កន្លែងនេះរួចថាកែតហ្គេមមកហើយសិនណាហ្នឹងហើយថាកែតហ្គេមនេះហើយសិនរួចចាំចូលមក option នេះដូចកន្លែងនេះណា step by step ហាមរំលង step ខ្ញុំបើអ្នកទាំងអស់នេះចូលមកចេញចេញមក option នេះមុនក៏វាអត់ចេញដែរថាកែតហ្នឹងហើយ អូខេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចធ្វើបានណាហ្នឹងហើយអូខេអរគុណបាយបាយ